ងសួរខ្លួនឯងគេជាមនុស្សបែបណាហេតុវាយំព្រោះគេគ្រប់ពេលឈឺចាប់គ្រប់ពេលការຕົកគេមិនដែលនឹកឃើញនោះទេហើយវានៅតែគិតពីគេហើយវានៅតែស្រឡាញ់គេនាងធ្លាប់នេះយាយប្រាប់ខ្ញុំសន្យាថាមិនຕົកឲ្យរូបខ្ញុំរស់នៅម្នាក់ឯងទេ តែពេលនេះគេផ្លាំងចិត្តលែងចង់មានស្នេហ៍លែងចង់ក្បែរលែងចង់មើលថែទុកព្រមអ្នកនេះឲ្យនៅម្នាក់ឯងតែគេជាមនុស្សបែបណាខ្ញុំចង់ដឹងនឹងហើយពីខ្ញុំនឹកមានខ្លួនឡើងបំភ្លេងមិន បានគេជាមនុស្សអ្នកដែលមិនស្មងជាមនុស្សដែលក្បត់សន្យាគឺមនុស្សស្រីដែលធម្មតាគ្មានអ្វីអស្ចារ្យសងនាងជាមនុស្សបែបណាខ្ញុំក៏បាននឹងច្បាំងតែចិត្តខ្ញុំចង់ជួបគេនឹងចង់សួរនាំពីរឿងរ៉ាវខ្លាំងហេតុអ្វីក៏ចាក់ចេញតែបានដឹងតែថារូបខ្ញុំឈឺចាំចង់ប្រាប់ថាពេលនេះខ្ញុំកំពុងតែនឹកអ្នកខ្លាំង អង្គុយចាំទូរស័ព្ទគេសង្ឃឹមមានមេនឹងទេមកប្រាប់ថាចង់ជួបមុខទោះជួបហើយត្រូវការតងក៏សងចិនដែរឲ្យតែបានក្បែរជីវ៉ាទោះឈឺយ៉ាងណាក៏ប្រងតើគេជាមនុស្សបែបណាខ្ញុំចង់នឹងនឹងហើយពេលខ្ញុំនឹកនាងខ្លួនឡើងបំភ្លេងមិន គេជាមនុស្សអ្នកដែលមិនស្មងជាមនុស្សដែលក្បត់សន្យាគឺមនុស្សស្រីដែលធម្មតាគ្មានអ្វីអស្ចារ្យសងនាងជាមនុស្សបែបណាខ្ញុំក៏បាននឹងច្បាំងតែចិត្តខ្ញុំចង់ជួបគេនឹងចង់សួរនាំពីរឿងរ៉ាវខ្លាំងហេតុអ្វីក៏ចាចេញតែបានដឹងទេថារូបខ្ញុំជាចាំចង់ប្រាប់ថាពេលនេះខ្ញុំកំពុងតែនឹកអ្នកខ្លាំងណាស់ ជាមនុស្សបែបណាខ្ញុំចង់ដឹងនឹងហេតុមិនខ្ញុំនឹកនាងខ្លាំងខ្លាំងបំភ្លេចមិនបានគេជាមនុស្សដែលមិនចេះស្មងជាមនុស្សដែលខ្វល់សន្យាគឺជាមនុស្សអ្នកធម្មតាគ្មានអ្វីអស្ចារ្យសងនាងជាមនុស្សបែបណាពេលនេះក៏នឹងច្បាស់តែចិត្តខ្ញុំចង់ជួបគេនឹងចង់សួរ ក៏ចាចេញទៅបានដឹងតែថារូបខ្ញុំជឿចាំចង់ប្រាប់ថាពេលនេះខ្ញុំកំពុងតែនឹកគេជាមួយបានណាខ្ញុំចង់ដឹងណាគេជាមនុស្សដែលមិនចេះស្មងមិនជាមនុស្សដែលខ្វល់សន្យាគឺជាមនុស្សអ្នកធម្មតាគ្មានអ្វីអត់ចាសងមានជាមនុស្សបែបណាពេលនេះក៏ ជឿចាំចង់ប្រាប់ថាពេលនេះខ្ញុំកំពុងតែនឹកអ្នកខ្លាំងណាស់